អមុំអមុំតានេះកូន2ខុំ3នៅតែស្អាតទៀតណាវ៉ាវស្អាតកប់តែម្ដងនេះបាយមើលអីហ្នឹងអូយណា អោបស្អីអោបស្អីអូនឯងធំខ្លួនខ្លួនណាអូគឺមកពីអូនមានកូន អូនអត់តហ៊ានលៀបអីហ្នឹងណាបាញ់ផ្លៃចាស់ពេលអត់តមានកូនបាញ់អោបអូនថាបអូនរហូតតែឥឡូវបដូរច្រើននេះតាអត់អីទេណាចាំអូនជាអ្នកថើបវិញមកអូនថើបមួយមកអើយថើបស្អី បងញញើតស្បែកខ្លួនឯងណាហើយពូក៏អញ្ចឹងទៀតមិនដឹងជាឡើងស្អីដល់វិញល្វាមពេញក្បាលពូអាក្រក់មើលខ្លាំងណាស់គួរខ្ពើមខ្ពើមបែកខ្ពើមអូនណោះអរបងសួរអូនឯងមើលអូនឯងមានដែរឆ្លុកកញ្ចក់មើលខ្លួនឯងអត់ហើយ អូនឯងមានបានទទួលអារម្មណ៍អីខ្លះអត់អូនឯងមើលទ្រូងបងឯងយីធ្លាក់មិនស្អាតដូចមុនសោះស្បែកក៏គ្រឿងទៀតអូនឯងពីមុនមិនមែនអញ្ចឹងទេណាបងគ្រាន់តែមើលបងខ្មាស់ចំនួនហើយនេះបងសួរតាមត្រង់មើលអាចសង្វាលើក្បាលពួកអូនឯងនោះ ពេលណាបានវាបាត់គឺអូនមានកូនអញ្ចឹងហើយអូនមិនដឹងទេថាពេលណាវាបាត់ អូនអត់ហ៊ានរៀបអីហងដល់ពេលណាអូនឯងលំមរកអីលៀបខ្លះថែខ្លួនខ្លះទៅបងគ្រាន់តែមើលនេះគឺបងខ្ពើមអូនឯងនេះមិនចេះថែខ្លួនសោះ មានកូនហេតុអីកូននិយាយមិនយល់គ្នាអញ្ចឹង ជនជីវិតរឿងហង្សាផ្លូវចិត្ត